ងងុយជាមួយនឹងបញ្ហាបេះដូងនឹងគ្រួក្បាលហើយនំណាកាលេង I'm from North on ជូនគ្រូក្បាលលេងដំណើរការលេងដំណើរការនេះក៏អត់ធ្វើយ៉ាងនេះ Why you do like this I don't know what the fuck ទ្រូមួយប៉ុន្តែ មាន ប្រើសពីរប្រយ័ត្នត្រូវទឹកវាពុកលតិចពីរខ្លួនមានតែមួយប៉ុន្តែបែកចិត្តជាពីរធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់គ្រប់នាទីព្រមមានតែ រត់ត្រីមកដល់20 ណីព្រោះតែអូនមានអ្នកថ្មីបងមិនយល់ពីចិត្តអូនមានប្រមាដង20ពេលនេះចិត្តស្រីអាប់ត្រីទូរយូយកគេឈ្មោះឲ្យវាល្អយកសំណសងនឹងឈាម ខ្ញុំអំរើនឹងសែន